អូយាយអឺខ្ញុំមានរឿងមួយទៀតកាប់ទៅសាបហើយនឹងបងទឹក ជួលើខ្ញុំនេះមកនិយាយរឿងផ្លែឲ្យយាយស្ដាប់ហើយបើយាយមិនសើចទេគេឲ្យលុយខ្ញុំទេយាយហើយគេបាយខ្ញុំទៀតហ៎ចៅសាបចៅទឹកនេះចង់ធ្វើស្អីគេនេះហើយហោតវាយហោតទាត់រធាក់នេះអឺបើសិនជាពួកគេផ្ដែផ្ដាំចៅអញ្ចឹងហើយ ចៅនិយាយមកចោះចាំនិយាយជួយសើចណាតែយាយចៅមិនសូវប្រកែកនិយាយកំ pl ែងទេអញ្ចឹងចៅសូមធ្វើកាយវិការកំ pl ែងវិញទេណាចង់ធ្វើស្អីក៏ធ្វើទៅចាំនិយាយជួយសើចណាពីត ជីវិតខ្ញុំតែងហៅឆ្លងបញ្ហាលឹកសម្រាប់ខ្លួនឯងថាត្រូវរង យាយគាត់អញ្ចឹងតាពីអង្ការយាយគាត់បែបនេះយូរហើយហើយយូរហើយតាំងពេលណាមកតាំងពី15ឆ្នាំមុនពេល30គាត់ចោលគាត់ហ្នឹងយាយក៏មិនដែលជឿថាសាបស្លាប់ទេទោះមានព័ត៌មានឬមួយក៏ណាគេនិយាយអីក៏គាត់ជឿដែរសួរបានហើយវាគាត់តែជាអតីតកាលមិនចាំបាច់និយាយទេណាពេលនេះសាបត្រឡប់មកវិញហើយយាយប្រកជាឆាប់ជាបង15ឆ្នាំមុនខ្ញុំអត់ថាទេខ្ញុំខំមែនណាបង ប៉ុន្តែឥឡូវនេះបងដឹងហើយលឺហើយថាយាយគាត់អញ្ចឹងមិនក៏បងមិននាំយាយទៅពេទ្យណាមិនមែនបងមិនចង់យកយាយទៅពេទ្យទេប៉ុន្តែយាយមិនមែនវែងរហូតណាយាយគាត់វែងនៅពេលដែលនឹកឯងនៅពេលដែលនឹកឯងខ្លាំងមកគាត់វែងពេទ្យក៏បានប្រាប់ហើយណាថាថ្នាំដែលឯងព្យាបាលយាយបានគឺជាដំណឹងរបស់ឯងច្បាស់លាស់ប៉ុណ្ណឹងយល់នៅល្មមដឹងនៅថាយាយស្រឡាញ់សាប៉ុណ្ណាអូខ្ញុំដឹងហើយបើអញ្ចឹងខ្ញុំទៅវិញហើយស្អែកឆ្មៅទៀតហើយខ្ញុំនៅមក បើសិនជាខ្ញុំនេះមិនជាប់គុកស្ដាប់អាចចង់តាណាមករយៈពេលនេះអាចគួរតែនៅទីនេះនៅមើលថែជាឲ្យបានល្អសាប់រឿងរបស់ឯងបងនឹងរកវិធីដោះស្រាយឲ្យបងនឹងរកយុត្តិធម៌ឲ្យបើសិនជាឯងមិនបានធ្វើខុសទេបងនឹងមិនឲ្យឯងជាប់ទោសទេមែនហើយគួរនៅមើលថែយាយខ្លះហើយដឹងអត់ថាពេលយាយមិនវិញម្ដងម្ដងយាយរត់ទៅសាបទេហើយបានហើយខ្ញុំដឹងហើយមិនបាន មិនអាសាបស្មានតែយើងមិនដឹងអីតាមពិតទៅយើងដឹងហើយថាឯងនេះជាប់ចោតពីបាត់លួចម៉ូតូគេមើលទៅសម្បល់ឯងនេះបានក្មួយទឹកធានាឯងចេញនេះបានឯងនៅក្រៅឃុំបានហ៎ហើយវាម៉េចមានយ៉ាងម៉េចយើងមិននឹកស្មានថាមនុស្សដូចជាឯងនេះកន្លងផុតទៅរាប់ខែរាប់ឆ្នាំចាស់ក្បាលប៉ុណ្ណឹងហើយនេះក៏លោថាវាកាយចរិតខ្លះតែមានណា មិនបានកែសំបីតែបន្តិចនេះណាទោះជាឆ្លងកាត់ទៅរាប់រយឆ្នាំប្រវត្តិណាណាក៏ឯងនេះមិនកែដែរពីព្រោះថាទោះទៅដល់ទីណាកន្លែងណាក៏ឯងនៅតែចោលចោលដែរហេអាចសម្ដានចលេនេះណាទោះយ៉ាងណាក៏នៅតែជាចលេណាវាមិនអាចខ្លាយទៅជានាគនោះទេម៉ាកូនសួរកូនឯងដែរស្ងៀមផ្ទះយើងណាมันអាចទទួលចោលឲ្យនៅបានទេកូន ប៉ាធ្លាប់កែប្រែវាហើយតែវាមិនកែប្រែខ្លួនវាឥឡូវវានៅតែចោលដែរប៉ាអត់ចង់ខុសកម្រិតប៉ាទៀតទេកូនណែពូមីងកាលពីមុនណាខ្ញុំអត់ថាទេប៉ុន្តែឥឡូវនេះខ្ញុំមិនមែនចោលទេណាណែបើគុំតែជិះខ្ញុំនៅនេះខ្ញុំអត់មកទេពូមីងសាបគេមិនមែនហាត់តែចោលទេសាបពេលនេះស្ថិតក្នុងការសង្ស័យប៉ុន្តែខ្ញុំនឹងរកវិធីដោះស្រាយសើមកេតបញ្ជាក់ថាសាបគេមិនមែនជាចោល បើសិនជាវាផុតឈ្មោះជាចោលពេលណាពូឲ្យវាស្នាក់នៅទីនេះតែបើសិនជាវានៅតែចោលទេពូអត់ឲ្យវានៅដាច់ខាតពូបានហើយខ្ញុំមិនមកក៏បានដែរទៅវិញក៏បានដែរចោលដូចខ្ញុំមិនសមមកទីនេះទេហើយមួយទៀតមិនហាមហើយណាហាមហើយខ្ញុំថាចោលអាសាមកលើនេះមិនមែនអាសាពីមុនទេលឿនសាប់សាប់ ម៉ាក់ហែងប៉ាដូចហួសហេតុពេកហើយអីមកមកមកមកកូនម្នាក់នេះវានិយាយវាកាន់ជើងដល់ហើយណាហងអាសាបទៅរត់ម៉ែឪចង់បោះសក់នេះវាអត់គិតទេអីហាឯងនៅមើលយាយហ្នឹងអើយអើយអាសាបឯងកាមកដែរអាសាបអើយ អើយអាសាបអាសាបមិនចោលទេអាសាបមិនចោលទេអាសាបមិនចោលទេអើយអាសាបមិនចោលទេអាសាបមិនចោលទេអាសាបមិនចោលទេអាសាបមិនចោលទេអាសាបមិនចោលទេអាសាបមិនចោលទេអើយអើយអាសាបមិនចោលទេអាសាបមិនចោលទេអាសាបមិនចោលទេអាសាបមិនចោលទេអាសាបមិនចោលទេអើយអាសាបមិនចោលទេអាសាបមិនចោលទេអាសាបអាសាបមិនចោលទេ អត់សមមិនចោលទេអត់សមមិនចោលទេអត់សមមិនចោលទេអត់សមមិនចោលទេអត់សមមិនចោលទេអត់សមមិនចោលទេសាប់បងក៏ជឿថាឯងមិនមែនជាចោលដែរបងបងឯងជឿបើចាំត្រូវឯងបងចាំត្រូវឯងបងរងថ្ងៃនេះកាលនេះពលីងឯងប្រកាសនេះ បើដឹងតែគេមិនចោលចាប់គេទៅអីហ៎សាប់សាប់បងណាប៉ូលីសធ្វើការគេសិតតែមានផតតាច្បាស់លាស់បងប្រាប់អីប្រហែលដងទៅអាចជឿបង បងនេះមិនផតតានិយាយថាខ្ញុំនិយាយចោលមើលបើចាប់ដាក់កុកមានអត់បងឬយកសំណុំវាឲ្យតឡាការហ៎អើយអើយអើយសាប់សម្រួលអារម្មណ៍សិនណានីតិវិធីគេធ្វើការក៏គេត្រូវការសើមគេដែរបើសិនជាឯងមិនមែនចោលវិញណាគេប្រកាសជារកវិធីដោះស្រាយឯងសាប់ឯងកំព្រួយបងនៅរកវិធីដោះស្រាយឯង កំឡុងពេលឯងនៅក្រៅឃុំបងសន្យាថាបងនឹងរកភាពស្អាតស្អំឲ្យឯងវិញបងបើធ្វើបានចាំនិយាយបើដឹងឥឡូវនេះកណ្ដាស់ហាញចោលហើយឲ្យធ្វើម៉េចឲ្យធ្វើម៉េចឥឡូវនេះហ៎បងខ្ញុំសង្ស័យច្បាស់ដល់ឯងយកថ្ងៃនេះបានធ្វើនឹងពេកគេថាទេបងមិនចឹងទេសាប់មិនចឹងទេច្បាប់គឺជាច្បាប់ច្បាប់ដាក់ទោសទៅអ្នកដែលធ្វើខុសទេបើសិនជាឯងបានធ្វើខុសគឺគេមិនដាក់ទោសទេមិនដាក់ទោសតាមតំមកគេថាទេអុយមិនក៏ឯងជឿបងសាប់ឯងត្រូវទៅជឿបងណាអុយខ្ញុំជឿទេ អើយអើយខ្ញុំចាប់ពីថ្ងៃហ្នឹងទៅឯងច្បាស់ជាយល់ច្រើនជាងហ្នឹងលោកប៉ូលីសខ្ញុំមិនដឹងទេលោកប៉ូលីសត្រូវតែរកឲ្យឃើញឲ្យខ្ញុំព្រោះលោកប៉ូលីសទៅដឹងហើយថាម៉ូតូខ្ញុំនេះដាក់មកផ្ទះហើយអាចចោលនោះវាតែកាច់សោយយកម៉ូតូរបស់កូនខ្ញុំលោកប៉ូលីសក៏ឃើញហើយតា ចំណុចនេះខ្ញុំដឹងប៉ុន្តែខ្ញុំចង់ដឹងថាមីងមកស្រុកខ្មែរប្រហែលថ្ងៃមួយថ្ងៃកើតហេតុមីងមកបានប្រហែលជា1 2 3អូមិនដឹងទេខ្ញុំមិនដឹងដែរមិនសូវចាំលោកប៉ូលីសចុះមីងមកមានយកលុយមកច្រើនអត់ហីលោកប៉ូលីសហើយរឿងអីទៅសួររឿងលុយកាក់ហ្នឹងហើយមិនលោកប៉ូលីសមើលមកខ្ញុំនេះថាខ្ញុំមកពីស្រុកគេនេះវាគ្មានលុយកាក់មកម្រាមមែនទេលោកប៉ូលីសមីងមីងសម្រួលអារម្មណ៍សិនទៅខ្ញុំមិនមែនមើងងាយមីងមកពីស្រុកគេគ្មានលុយទេ គ្រាន់តែខ្ញុំសើបដឹងថាមុននឹងមីងទៅថៃគឺមីងជាពាក់បំណងគេច្រើនណាស់ពេលដែលមីងមកស្រុកខ្មែរវិញក៏មិនហ៊ានបង្ហាញមុខដែរព្រោះខ្លាចមិនចាប់បំណងគេទេតើពិតមែនដែរទេជីវិតអេធូមៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានដុំស៊ុបខ្នុរថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិស្មានជីវិតរស់រវើង បាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពីភេសជ្ជៈបើកម្លាំងថ្មីសាគូរ៉ាវ៉ៃ Booster Serum កានីស្រស់ស្អាតបែបធម្មជាតិហនុមាន ស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត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 ឯងក៏សួរច្រើនដែរហើយរឿងហ្នឹងវាពាក់ព័ន្ធជាមួយរឿងក្តីហ្នឹងហ่าលោកប៉ូលីសលោកប៉ូលីសក្រែងអាមេចោលហ្នឹងវាជាចោលលួចម៉ូតូខ្ញុំមែនទេអញ្ចឹងលោកប៉ូលីសសួរតែប៉ុណ្្នឹងបានទេលោកប៉ូលីសក៏វែងឆ្កែអូអូជាស្ទឹងម៉ែបានមកអីទេមានតែថៃរាប់ឆ្នាំហើយហើយក៏គ្មានលទ្ធភាពសងបំណងដែរហេតុអីបានជាមានក្លាប់មកវិញលោកប៉ូលីសខ្ញុំដឹងហើយថាខ្ញុំមកវិញនេះព្រោះតែខ្ញុំនេះវានឹកកូនប្រុសខ្ញុំខ្លាំងពេក ប្តីខ្ញុំមិនឲ្យខ្ញុំមកទេតែនេះខ្ញុំលួចបោកម្នាក់ឯងដោយសារតែខ្ញុំនេះវានឹកកូនប្រុសខ្ញុំខ្លាំងពេកណាលោកប៉ូលីបើមានកូនមិញមកមិនក៏មិនយកប្តីមកជាមួយលោកប៉ូលីប្តីខ្ញុំគាត់គិតថាអញ្ចេះទៅស្រុកគេយូរហើយពេលត្រឡប់មកវិញគ្មានលុយមកកាក់មកសេនោះ ប្តីខ្ញុំគិតថាគាត់ខ្មាស់អ្នកស្រុកអ្នកភូមិហើយជាពិសេសនោះគឺខ្មាស់កូនខ្លួនឯងនឹងណាលោកពលីអញ្ចឹងមានន័យថាមិញមកស្រុកខ្មែរគាត់តែមកលេងកូនទេមែនអត់ហើយក៏គ្មានលុយច្រើនមកជាប់ខ្លួនដែរមែនហើយលោកពលីខ្ញុំមកនេះគ្រាន់តែមកលេងកូនទេព្រោះខ្ញុំមាននឹកទៀតខ្លាំងពេកណាលោកពលីចុះមិនក៏មីងមានលុយទិញម៉ូតូជិះហើយមីងទិញម៉ូតូធ្វើអីបើមិននឹងក្រោយមីងទៅថៃវិញដដែលហ្នឹង រឿងហ្នឹងលោកប៉ូលីសខ្ញុំមកនេះមិនមែនអត់លុយសោះទេខ្ញុំមានខ្លះដែរលោកប៉ូលីសលោកប៉ូលីសសួរអីអញ្ចឹងបើសិនជាខ្ញុំគ្មានលុយទេធ្វើម៉េចខ្ញុំនឹងមកទៅថ្មើរការទៅលោកប៉ូលីសនេះលោកប៉ូលីសនេះសួរនាំខ្ញុំមកដូចមិនទំនងសោះកាលមុនខ្ញុំរត់ចោលកូនខ្ញុំទៅស្រុកគេរ៉ូស៊ីនោះដោយសារខ្ញុំនេះវាក្រពេកខ្ញុំនឹកឃើញថាពេលដែលខ្ញុំទៅហើយនោះខ្ញុំនឹងយកកូនខ្ញុំទៅនៅវត្ត ជាមួយនឹងលោកមិនដឹកស្មានថាអាអូននេះវាមិនព្រមនៅវត្តសោះវាបែរទៅនៅជាមួយអាអាអាចែកអេតចែកចិត្តចោលនេះលោកប៉ូលីសលោកប៉ូលីសដឹងអត់អាតារាកូនខ្ញុំនេះវាប្រាប់ខ្ញុំថាអាអាថាចែកចិត្តចោលនោះវាប្រាប់ខ្ញុំថាអាចោលហ្នឹងវាធ្វើបាបកូនខ្ញុំរាល់ថ្ងៃ កូនខ្ញុំនេះគឺវាចង់រស់ស៊ី វាគិតថាបើសិនជាវាមានម៉ូតូមួយវានឹងប្រឹងរកស៊ីដល់ខ្លួនឯងវាមិនចង់នៅជាមួយអតកាយចិត្តចោលនោះទេលោកបលីដឹងអត់ថាចិត្តខ្ញុំជាម្ដាយនេះទោះតែគ្មានលុយមានតិចតួចក៏ដោយក៏ខ្ញុំប្រម៉ែប្រមូលយកមកទិញម៉ូតូឲ្យកូនខ្ញុំឲ្យបានជាងគេមួយទៅណាលោកបលីមីងបើមីងទិញម៉ូតូឲ្យតារាហេតុអីបានជាមិនព្រមដាក់ឈ្មោះតារាក្រៃមីស្រឡាញ់កូនណាមិនក៏ដាក់ឈ្មោះខ្លួនឯងទៅវិញ រឿងនេះគឺអញ្ចឹងណាលោកប៉ូលីសខ្ញុំខ្លាចនៅពេលដែលខ្ញុំត្រឡប់ទៅថៃវិញទៅលោកតែអាចតែចែកចិត្តចោលនោះវាលបងកូនខ្ញុំយកទៅលក់ហើយយកលុយទៅផឹកស៊ីអស់ទៅពេលដែលកូនខ្ញុំលក់ម៉ូតូផឹកស៊ីជាមួយវាអស់ទៅកូនខ្ញុំទៅរកអីទៅនៅឯណាមិនកូនខ្ញុំនេះវាទៅនៅជាមួយអាតចែកចិត្តចោលនឹងទៀតទេហេលោកប៉ូលីសហាណែលោកប៉ូលីសហើយ លោកប៉ូលីសល្មមឈប់សួរខ្ញុំបានហើយនៅទោះតែលោកប៉ូលីសសួរខ្ញុំយ៉ាងណាក៏ដោយក៏អាតែកែចោលនោះវានៅតែអញ្ចឹងដែរនេះខ្ញុំនឹងបានរៀបរាប់ប្រាប់លោកប៉ូលីសអស់ហើយថាអាតែកែហ្នឹងវាគឺជាចោលហើយលោកប៉ូលីសនេះមកឈប់សួរខ្ញុំបាននៅនគរបាលធ្វើការតាមនីតិវិធីត្រឹមត្រូវសូមមានចូលសហការផងចាលោកប៉ូលីសអីទេខ្ញុំជាមនុស្សត្រឹមត្រូវ លោកប៉ូលីសចង់សួរអីក៏សួរឲ្យហើយមកណាព្រោះខ្ញុំនេះបញ្ញាត្រឡប់ទៅថៃវិញណាលោកប៉ូលីសតិចតិចមកយាយ ចៅទឹកចៅទឹកគេទៅណាហើយតិចណាយាយណាចៅទឹកចៅទឹកទៅណាហើយចៅទឹកព្រោះមួយចៅទឹក ទៅធ្វើការលើកត្រីនៅផែទៀតហើយអត់ទេយាយបងទឹកឥឡូវគាត់ធ្វើការជាប៉ូលីសជាប៉ូលីសចាប់ចោលណាយាយ ចាំងទឹកឥឡូវគេធំហើយឯងគេធ្វើបលិសធ្វើបលិសពីអង្ការហេតុអីក៏គេមិនប្រាប់យាយហើយចុះមីនាងមីនាងជាអ្នកណាគេមីនាង ជាប្រពន្ធចៅទឹកមែនទេខ្ញុំមិនមែនជាប្រពន្ធបងទឹកទេយាយអត់ចាំខ្ញុំទេហ៎ ខ្ញុំគឺសួរកូនតកែផែដែលបង្ទឹកឲ្យនឹងសាធ្វើការជាមួយយយាយយាយចាំបានអត់សាប់សាប់យាយយាយយាយយាយយាយទៅណាយាយយាយយាយយាយសាប់សាប់សាប់សាប់ទៅតែមើលយាយពីម្សិលតាសាប់យាយយាយចេះសាប់ចេះសាប់ចេះសាប់យាយយាយយាយគឺខ្ញុំសាប់យាយសាប់តែយាយណាយាយអត់ទេយាយយាយយាយយាយយាយយាយ យាយនេះគឺសាមែនណាយាយសាកុំអីយាយខ្ញុំចិញ្ចើមរបស់យាយណាគឺខ្ញុំនឹងចិញ្ចើមយាយទៀតហើយអត់ទេអីកុហកយើងអីកុហកយើងអត់ទេយាយយាយអីកុហកយើងយាយយាយយាយយាយនេះនេះយាយយាយនេះគឺសាមែនណាយាយគឺចៅសាមែនណាបាទយាយខ្ញុំគឺសាយាយណាបើឯងចៅសាយើងសួរមើលបាទយាយបាទ បងប្រុសឯងឈ្មោះអីឈ្មោះទឹកអីចុះចុះយាយរបស់គេទាំងពីរឈ្មោះអីគឺលោកយាយយ៉ាតសាបណាយាយសាបសាបទៅទៅទៅទៅទៅទៅទៅគុំទៅចូលយាយបានទេណាបានទេណាជួយសាប យាយគឺចៅមកនេះចៅទីទីផ្លែឈើយកមកឲ្យយាយនេះតោះចឹងយាយចូលក្នុងហ្មងតោះតោះផ្លែឈើតោះតោះតោះណែចាំតែណាណែសាមយើងហាមអីហើយហាមទៀតហាមមិនឲ្យជន់ផ្ទះនេះហើយមិនបានចែកឯងមកជន់ផ្ទះនឹងបានជី លើទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានដុំស៊ុបខ្នុរថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិស្មានជីវិនរស់រវើងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងថ្មី Sakura White Booster Serum កានីស្រស់ស្អាតបែបធម្មជាតិ ហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត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 ផ្លាស់លបងបាទតោះតោះឆាប់ភ្លាមឆាប់ចេញពីផ្ទះរបស់យើងទៅយើងមិនចង់អាចោលដូចឯងមកជាប់ផ្ទះរបស់យើងទេទៅចេញភ្លាមម៉ាក់កុំហួសហេតុពេកមើលមិញហ៎យ៉ាងណាខ្ញុំនេះមិនចោលដែររឿងមួយនេះបងទឹកដោះស្រាយខ្ញុំហីមិញហ៎ឥឡូវនេះខ្ញុំសំផុតអ្នកណានិយាយវាហ្នឹងយល់ទេអត់ខ្វល់អត់សំខាន់ចង់ឯងស្អប់ឬមិនស្អប់ជារឿងរបស់ឯង តែសំខាន់យើងមិនឲ្យអាចោលដោយឯងចូលផ្ទះរបស់យើងទេតើឆាប់ចេញទៅហើយនេះគេឆ្លោះគ្នារឿងអីហ្នឹងរឿងក៏រឿងចៅសាបបើមានបញ្ហាអីចាំចាំយាយជួយដោះស្រាយកុំវាយធ្វើបាបចៅសាបណាទៅឆាប់ចេញទៅចេញផ្ទះយើងទៅអាចោលអីចោលណាអុយអុយយាយយាយ ដើម្បីធ្វើឲ្យចាសាបខ្ញុំបើចាសាបលួចអីចាំបីបីខ្ញុំមកព្រោះចាសាបចាសាបមកខ្ញុំលួចយកមកឲ្យខ្ញុំហូបទេអត់ទេយាយកុំបីចៅខ្ញុំនេះនេះនេះសំបីតែយាយរបស់ឯងចាស់វិញណាក៏នៅចាំថាឯងគឺជាចោលដែរអុយ បើខ្ញុំឆ្លោះគ្នាពេលនេះខ្ញុំបានមើលថៃនេះទេហើយយ៉ាងម៉េចខ្លាចការពិតហើយហ៎សាបនាំយាយទៅក្នុងសិនណាអត់ទេអត់មាននាំចូលនាំអីទេឆាប់ទៅឆាប់ចេញទៅម៉ាក់កូនចង់ទៅផ្សារអីតោះថ្ងៃហ្នឹងម៉ាក់ចង់បានអីក៏បានដែរចាំកូនអ្នកចេញលុយណាអត់ទេឈប់ទៅផ្សារឈប់អីនៅដេញវាសិនទៅឆាប់ចេញទៅកូនត្រាចាំទៅនៅដេញសិននៅដេញវាសិន គេកាត់អីហ្នឹងបានជាគេអូសដៃគ្នាយាយគឺម៉ែកូនគេបលែងគ្នាយាយណាឥឡូវចេះយាយចូលក្នុងជាមួយចៃណាចាំចៃនិយាយកំ plai ឲ្យយាយស្ដាប់អត់ទេអត់ចូលទេអត់ទេយាយអត់ទេណាយាយយាយស្ដាប់ចៃណាយាយទៅក្នុងទៅចាំចៃនិយាយកំ plai ឲ្យស្ដាប់ពីយាយចៃទីចាំមកមកតោះតោះយាយ យាយញ៉ាំនេះចាំបានអត់កាលតែពួកខ្ញុំនឹងបិទតូចខ្ញុំអាសាមកធ្វើការនៅម្ដុំហ្នឹងហើយខ្ញុំតែងទិញបបរទិញនំអីអីហើយពេលនិយាយភាសាហើយយាយនឹងមួយទឹកឲ្យចៅទៀតយាយចាំបានអត់អូចៅទឹកនិងចៅសាបគេធ្វើការនៅទីនេះឯងប្រាប់យាយមកសនុកយាយបដៅពួកគេ និយាយភាកច្រើនគឺគាត់ចាំរឿងការពីអតីតកាលជួនកាលចាំរឿងឥឡូវមើលទៅច្បុកច្បល់គ្នាណាអឺអឯងប្រាប់យាយមកមើលថាចៅទឹកនេះមានវាយធ្វើបាបចៅសាបដែរអត់យាយកាប់ទៅបងទឹកមិនដែលធ្វើបាបសាបទេយាយគឺបងទឹកខ្លាញ់ប្អូនគេណា ហើយគេមិនអោយណាគេធ្វើបាបប្អូនគេបានទេយាយប៉ុន្តែណាសរសើរពេញប្រាប់ដែលជួយចិត្តធ្វើឲ្យបងទឹកខឹងខឹងរោគរឿងហើយបើថាមិនបានរកទុកដាក់ឲ្យបងទឹកទេគេមិនអស់ចិត្តទេបើចៅសាបធ្វើអីមិនត្រូវចៅជួយមើលគ្នាផងព្រោះថាគ្នាក្មេងគ្មាន អ្នកណាបដែបដៅគ្នាទាំងពីតូចមកខ្ញុំ អាណិតចៅសាមអូនចៅទឹកណាស់បើសិនជាមានគេចង់វាយប្រាប់គេទៅឲ្យគេមកវាយយាយចាស់ម្នាក់នេះទៅណាយាយយាយកុំបារម្ភអីណាគ្មានណាគេធ្វើបាបសាបាននេះយាយព្រោះថាសាបគឺមានបងប្រុសគេបងទឹកនឹងចាំជួយការពារគេណាយាយ តែណាស់ទៅសាប់ទេយាយមិនដឹងម៉េចចូលចិត្តលួចបើសិនជាស្អែកកាន់ស្អែកប៉ូលីសសើបានថាគេពិតជាធ្វើមែនគេប្រហែលជាជាប់គុកមិនបានមកថាយាយពីមុនទេយាយចៅតើចាសាប់មានរឿងស្អីមានរឿងស្អីដល់ថ្នាក់ជាប់គុកហេតុអីហេតុអីក៏ចៅទឹក ទាំងពីរអ្នកនេះមិនប្រាប់យាយអូនអូនយាយអឺខ្ញុំច្រឡំទៅយាយកាពិតទៅរឿងកាលពីមុនទៅយាយណាឥឡូវនេះសាបហើយនឹងបង្ទឹកពួកគេនៅធ្វើការធម្មតាទេយាយអូយាយយាយកុំបារម្ភទេណាបងទឹកហើយនឹងសាបពួកគេតាពីរនាក់ខំប្រឹងធ្វើការរកលុយបានច្រើនណាយាយអាណិតចៅទឹកនិងចៅសាបណា ពួកគេនៅក្មេងៗខំធ្វើការទាំងយប់ទាំងថ្ងៃដោយសារតែយាយកញ្ចាស់ដែលអត់បានការម្នាក់នេះនេះអូយាយអឺខ្ញុំមានរឿងមួយទៀតកាពិតទៅសាបហើយនឹងបងទឹកជួយលើខ្ញុំនេះមកនិយាយរឿងផ្លែឲ្យយាយស្ដាប់ហើយបើយាយមិនសើចទេគេឲ្យលុយខ្ញុំទេយាយហើយក៏បាយខ្ញុំទៀតហ៎ ចៅសាបចៅទឹកនេះចង់ធ្វើស្អីគេនេះហើយហោតវាយហោតតាត់រធាក់នេះអឺបើសិនជាពួកគេផ្ដែផ្ដាំចៅអញ្ចឹងហើយចៅនិយាយមកចោះចាំយាយជួយសើចណាតែយាយចៅមិនសូវប្រកែកនិយាយរឿងកន្លែងទេអញ្ចឹងចៅសុំធ្វើកាយវិការកន្លែងវិញណាចង់ធ្វើស្អីក៏ធ្វើទៅចាំយាយជួយសើចណា ទៀតពីតតមកដល់ធំជីវិតខ្ញុំតែងហែលឆ្លងបញ្ហាលើកសម្រាប់ខ្លួនឯងថាត្រូវរឹងមាំក្រុមរឿងរ៉ាវនិយាយស្អីអញ្ចឹងចៅសុបាយចិត្តណាទោះជាយាយមិនស្គាល់ចៅក៏ដោយ គ្រប់ប្រហែលជាស្អែកស្អែកទៅចៅលេងបានមកធ្វើឲ្យយីស្អែកទៀតហើយ ល្អឲ្យតែមានដួងចិនស្មោះសកំដរខ្លួនអើចៅទឹកនិងចៅសាបយើងជួលឯងមកមិនខំមែនឯងចេះនិយាយកំ pl ែងឲ្យយើងសើចតាមចិត្តចៅទឹកនិងចៅសាបរបស់យើង បានយាយព្រោះថាខ្ញុំខ្លាចគេអត់ឲ្យលុយខ្ញុំហើយបើសិនជាបងទឹកវិញអត់អីទេតែបើសាបវិញអត់បានលុយហើយជិះខ្លួនទៅយាយ ជីវិតអេធូមៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានដុំស៊ុបខ្នុរថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិស្មានជីវិតរស់រវើង បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើពីភេសជ្ជៈបើកម្លាំង ថ្មីសាគូរ៉ាវ៉ៃ Booster Serum កានីស្រស់ស្អាតបែបធម្មជាតិ ហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតពីងជីវិតប្រកបដោយភាពស្វាហាប់ស៊ីម៉ងអូរឹងមាំសាងសង់កាន់តែរឹងមាំសាងសង់ដោយមោទនភាព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 ហើយឯងទៅវិញទៅណាបាទយាយបើអញ្ចឹងតាមចាយជូនយីទៅសម្រាប់យាយណាតោះសួរឲ្យបងសុំទោសណាដែលបងទៅយកសួរយឺត អញ្ចឹងទៅធ្វើការវិញណាចាមកដល់ហើយអូសាប់ថ្ងៃនេះឯងមើលថាយាយពេញមួយថ្ងៃហ៎បងបើនឹងចាំឯងសួរហ៎បើខ្ញុំមិននៅជាមួយយាយពេញមួយថ្ងៃទេសោះខ្ញុំមកនឹងមែនបើឯងមិននៅមើលថាយាយឯងចោះតាណាឯងចង់ទៅចោលយាយទៀតហ៎បងមកដល់ថ្ងៃនេះហើយរឿងរបស់ខ្ញុំដល់ស្អីដល់ណាហើយបើថាមិនរួចទេខ្ញុំដល់ឯងផ្សេងយល់ទេ សាបឲ្យបងសុំទោសណាបងដោះស្រាយអត់បានទេថាម៉េចមិនតដោះស្រាយអញ្ចឹងមានន័យថាដោះស្រាយមិនតបានមែនទេបងរងថ្ងៃបែរទេបលីនេះបានប្រយោជន៍អីគេហ៎បានហើយខ្ញុំនេះក៏ក៏បានដែរប៉ុន្តែបងឯងត្រូវមើលថែយាយផងពេលដែលខ្ញុំអត់នៅរកលុយមើលថែឲ្យជំងឺគាត់ឲ្យគាត់វេលឿសាបចាំតិចទៀតទៅណាអើមិនចាំអីសាប ខ្ញុំមានអារម្មណ៍ថាសាមហួសហេតុពេកណាសាមកំពុងតែមើងងាយទឹកចិត្តបងប្រុសខ្លួនឯងក៏កំពុងតែមើងងាយស្ថាប័ននគរបាលដែរសាមមានដឹងខ្លួនអាហ្នឹងបងទឹកអត់មានបានគេអត់មានបានសម្រាប់អីទេដោយសារតែដោះស្រាយរឿងក្តីរបស់សាមឯងហ្នឹងសាមឯងនៅមើងងាយទឹកចិត្តគាត់ទៀតណាសួរកំថាយឲ្យសាបណាសាបដោយសារតែគេអត់សប្បាយចិត្តបើគេនិយាយអញ្ចឹងកំថាយឲ្យគេអីបើខ្ញុំអត់និយាយសាបអត់ដឹងថាខ្លួនឯងខុសទេខ្ញុំឆ្ងល់សាមឯងដែរតាំងពីតូចដល់ធំបកកបញ្ហាឲ្យបងទឹករហូត រត់ចេញពីផ្ទះបងទឹកតាមរោតតែឃើញគាត់មិនដែលមានគំនិតថាបោះបង់សាមឯងចោលទេចុះសាមឯងមានដែរមើលឃើញពីទឹកចិត្តគាត់ខ្លះអត់បានហើយមិនបាច់ចេះដឹងនឹងខ្ញុំយល់ទេខ្ញុំឃើញអីខ្ញុំថាហ្នឹងហើយទោះខ្ញុំមិនបានរៀនមែនណាប៉ុន្តែខ្ញុំក៏ដឹងថាអ្នកណាខុសអ្នកណាត្រូវដែរហើយខ្ញុំមិនមែនរៀនអត់ទៅមួយកណោហើយចេះច្បាស់ច្បាស់ស្អីគេនេះប៉ុន្តែចាប់គេមិនចេះគិតយល់ទេនឹងគេហៅថាភាសាប្រៃឯសាមយាយ យាយទឹកយាយទឹកទឹកមានរយចាសាប់ឃើញអត់ចិត្តទឹកមានរយចាសាប់ឃើញអត់យាយមានអារម្មណ៍ថាជាសាប់គេមិនទាន់ស្លាប់ទេមែនហើយយាយមែនហើយខ្ញុំរកផ្ទះផងសាប់ឃើញហើយចាប់ខ្ញុំហៅបងសាប់មកផ្ទះយើងវិញណាយាយណាមែនអើមែនអើចៅមែនបាទយាយបាទយាយអូនអញ្ចឹងទីផុតតែដែលរំពឹងទុក យាយចិត្តមកដល់ហើយចាក់ទឹកចាក់ទឹកចាក់ទឹកចាក់ទឹកចៅយើងជៀនទឹកទុកទៅណាយាយមិនទុកទេយាយខ្លាចបាត់ជៀននេះចាសាគេឲ្យលុយយាយយាយយកទៅសំទុកទិញជៀនឲ្យគេបើចៅយប់ចាសាបចៅបកគលឲ្យចាសាបទៅណា យាយបើបានជួបគេបើគេមិនត្រឡប់មកវិញចៅប្រាប់គេថាយាយសុំទោសយាយយាយក៏មានប្រសាសន៍ចឹងឯណាយាយខ្ញុំនឹងនាំកូនសាបមកជួយវាឲ្យតតបានយាយពួកខ្ញុំនឹងបំពេញបំណងគ្នាខ្ញុំធ្លាប់សន្យាថានឹងទីភ័ក្រឲ្យយាយយាយពួកយើងនឹងរស់នៅជុំគ្នាណាយាយណាពេលយើងជួបទៅសាប ចៅកុំស្ដីឲ្យគេខ្លាំងខ្លាំងពេកណាចៅណាព្រោះអូនវានៅតូចគេខលខូចតិចមែនតែចៅសាប់តែចៅសាប់គេចេះគិតខ្លាំងណាស់តែដែលគេទៅចោលយើងណាប្រហែលជាចៅសាប់នឹងគេមានបញ្ហាអីហើយណាចៅទឹកណាសន្យាមួយយើងកុំទៅកុំធ្វើបាបអូនគុំគុំស្ដីអូនខ្លាំងខ្លាំងនេះ បាទយាយបាទខ្ញុំអត់ស្ដីឲ្យបងអូនសាទេយាយយាយខ្ញុំសន្យាជាមួយយាយណាខ្ញុំនឹងនាំបងអូនសាមកជួបយាយឲ្យតតទៅបាន ឆ្ងាញ់ណាស់កូនអើយឆ្ងាញ់ណាស់នេះកូនខ្ញុំជឿទុកចិត្តលើម៉ែឯងឲ្យម៉ែធ្វើរឿងហ្នឹងជាមួយចឹងកូនហើយខ្ញុំសោមម៉ែមែនតើម៉ែធ្វើរឿងហ្នឹងបានសម្រេចខ្លាំងណាតែប៉ុណ្ណឹងអាសាបវាជាប់គុកខាងនេះម៉ែអាហ្នឹងវាធ្វើបាបខ្ញុំយូរហើយម៉ែអានេះខ្លាំងមួយសិនណាកូនអត់បងម៉ែអើយណែកូនណាអើយម៉ែនេះក៏វាចឹងហើយកូនឯងនេះក៏វាចំណាប់ដែរម៉ែកូននេះវាគ្មានខុសគ្នាអីសោះហ្មង ស្អីនិយាយយកខ្ទុះព្រេងនិយាយថ្ងៃព្រេងមកជាម៉ែនេះចាតែគេលឺតែហៅក៏គ្មានឃ្លាដែរម៉ែអូណែកូនណាអឺម៉ែឈប់និយាយក៏បានណាណែកូនណាកូនឯងឥឡូវនេះចង់ស៊ីអីក៏ស៊ីទៅហើយចង់កំងអីថែមទៀតអត់យើងស៊ីអស់វាអែតថ្ងៃហ្នឹងហើយឲ្យម៉ែនេះវាសុបាយចិត្តម្ដងចាំមើលអាមួយនឹងវាជាប់កុកម៉ែទៅថៃវិញម៉ែឯងពេលតែចប់ការងារម៉ែចង់ទៅណាក៏ទៅទៅម៉ែចង់ទៅវិញទៅទៅ ធ្វើមកបើតាមពីដើមមកម៉ែអញចង់នៅមួយកូនដែរហ្នឹងអើយណែកូនប្រុសម្ដាយហើយកូនឯងនឹងមានតែមួយហ្នឹងបើមិនឲ្យម៉ែស្រឡាញ់កូនឯងនឹងឲ្យម៉ែនឹងទៅស្រឡាញ់អ្នកណាគេហាកូនហើយម៉ែទៅថៃណាណែមិនដើម្បីអ្នកណាហាមិនដើម្បីតែកូនឯងទេកូនណែ នៅពេលដែលម៉ែតរស៊ីបានជោគជ័យមាន បានទៅម៉ែនឹងត្រឡប់មកយកកូនឯងទៅនៅជាមួយម៉ែដើម្បីឲ្យកូនឯងសប្បាយចិត្តមានលុយចាយកុំឲ្យគេមើងងាយទៀតឯកូនណាមែនទេម៉ែអឺហ្នឹងហើយកូនអឺអឺហ្នឹងហើយអូម៉ែអស់ម្ដងហើយម៉ែរឿងនេះហើយម៉ែសង្វឹកម៉ែអត់ថាទៀតទេកូនហ្នឹងហើយប៉ុន្តែអូឆ្ងាញ់ណាស់កូនហ្នឹងហើយខ្ញុំតារាហើយនេះសួរមែនចាខ្ញុំសួរខ្ញុំទៅមកពីបរិញ្ញាបត្រដើរកាត់នឹងឃើញតារាឯងហ្នឹងណា អាយ៉ាបែកគ្នាយូរហើយទៅមកពីណាដែរឃើញសោះយីសួរឥឡូវធ្វើគ្រូបរៀនទៀតខ្ញុំណោះខ្ញុំទៅនៅនៅព្រៃធំហ្នឹងទៅបានមួយណាំងទេសួរហើយហើយចុះអឺម៉ាក់តារាមែនបាទបាទហ្នឹងហើយកុំចាជំរាបសួរមីងចាលោកដៃសើព្រះអ្នកគ្រូមកអ្នកគ្រូជួយអង្គុយសិនណាចាអរគុណមីងអើយនេះអ្នកគ្រូមិត្តភក្តិជាមួយនឹងកូនតាំងពីក្មេងៗមកហើយអ្នកគ្រូ ចាមីងស្គាល់គ្នាតាំងតូចតូចមីងដឹងអត់តារាកូនមីងកាលពីក្មេងចូលចិត្តធ្វើបាបខ្ញុំហ្នឹងណាតែប្រហែលឥឡូវគេកែប្រែដឹងខ្ញុំដើរមកពីចង្ងាយឃើញតើឃើញដូចប្រហែលប្រហែលតែឥឡូវសង្ហា ជាងមុនឆ្ងាយណាអូនសួរចាអើឲ្យខ្ញុំសុំទោសផងសួរឯងតាំងពីមុនខ្ញុំខូចពេកខ្ញុំធ្វើបាបសួរឯងឥឡូវខ្ញុំកែខ្លួនហើយ ដូចចឹងហើយចុះផងសួរណាឲ្យមីសុំទោសផងណាក្មួយកាលពីតូចនេះគេរៀងខូចមែនតែឥឡូវនេះគេធំហើយគេដឹងហើយហើយគេខំរស់ស៊ីហើយឥឡូវនេះគេខំប្រឹងរកបានទិញម៉ូតូមួយ សម្រាប់រស់ស៊ីប្រឹងថាឲ្យរស់ស៊ីឲ្យមានបាននឹងគេនឹងណាក្មួយកាយប្រែច្រើនណាស់ណូកាលពីក្មេងឡើងខូចឥឡូ வு ខុសឡើង90ដឺក្រេហ្មងណាអូយសម្រាប់យើង ចេះកែកែទៅមានបណ្ណាចេះនៅតែតែទៅសួរហូបសិនណាសួរណាចឹងឡើយដល់ឡានធ្វើការអីគេដែរបានដល់ថ្នាក់មានលុយទិញម៉ូតូទិញអីចឹងខ្ញុំអូខ្ញុំខំខ្ញុំខំដល់រនិយាយទៅអត់ខ្ញុំអត់ទៅបានសម្រាប់ទេអារឿងខូចមួយខ្ញុំលះបងអស់ខ្ញុំខំទៅរមកមុខអញ្ចឹងមកខ្ញុំប្រហែលហ្នឹងសួរអត់អីអត់អីហូបចុះ បើតាមការសាកសួរសាកសីម្នាក់ទៀតគឺម៉ារ៉ាឌីម៉ារ៉ាឌីបានប្រាប់ថាតារាមិនមានលុយច្រើនទេតូននេះគឺជាលុយដែលតារាគេលួចយកមកមីងជាឱកាសនេះមីងមកប្តឹងខ្ញុំឲ្យខ្ញុំទៅចាប់អូនខ្ញុំមែនទេចង់មកចាប់ខ្ញុំមែនតែចាប់ខ្ញុំអត់រត់ទេព្រោះថាខ្ញុំអត់ចង់ឲ្យបងខ្ញុំឈ្មោះបលីបងចាប់មកសាបឲ្យបងសុំទោសណារឿងក្តីនោះគឺគឺចាត់ថាខ្ញុំជាចោលមែនទេបាច់និយាយច្រើនទេបងចាប់មកនេះបាយខ្នងមកណាអ្នកណាទៅចាប់នៅតែគ្មានកំហុសបានហើយរឿងក្តីនោះបងសើបដឹងហើយណែឯងទៅណាដែរអាសា បានឯម៉ាក់សាបឥឡូវគេកែប្រែច្រើនណាស់គេមិនដូចពីក្មេងទៀតទេរាប់អានមនុស្សគួរតែមើលអតីតកាលគេខ្លះផងបើអតីតកាលគេអត់ល្អទេប៉ាម៉ាក់ទទួលយកបានទេតែម៉ាក់មិនសប្បាយចិត្តពេលដែលវានេះនៅជាមួយឯងបើសិនជាអាចកូនគួរតែនៅឲ្យឆ្ងាយពីវាកូនឯងមិនបាច់ឆ្ងល់ច្រើនទេដឹងត្រឹមតែថាប៉ាម៉ាក់អត់ចូលចិត្តវាទៅបានហើយ លួចសម្ប្រាំខ្លួនឯងថាត្រូវរឹងមាំក្រុមរឿងរ៉ាវតូចធំ មានសិទ្ធយំ